អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយហើយអឺថ្ងៃនេះយើងមកនិយាយពីតកោថ្មីហ្នឹងហើយហើយខ្ញុំបានមើល announce របស់ GM ដែលគាត់ចាប់ផ្ដើម announce នៅក្នុងមិនមែនក្នុង page ទេនៅក្នុង web របស់សបាយណាហ្នឹងហើយ website របស់សបាយមានថាគាត់ announce ដូចជាខ្ទង់ម៉ោង8ហ្នឹងហើយគាត់ announce តាក់ទងទៅនឹងនគរថ្មីហើយខ្ញុំជឿថា មាន player មួយចំនួនប្រហែលជាគាត់ដឹងហើយតាក់ទងទៅនឹង announce ថ្មីមួយនេះ GM គាត់នឹងក្រងធ្វើការបើក ហូតថ្មីដោយអ្វីដែលខ្ញុំបាននិយាយអញ្ចឹងគឺដើមខែហើយអញ្ចឹងឥឡូវនេះគឺថ្ងៃជាក់ស្ដែងបានចេញមកហើយអញ្ចឹង GM គាត់នឹងធ្វើការអាប់ដេតនៅថ្ងៃទី1ខែ9ឆ្នាំ2021ហើយដើម្បីឲ្យកាន់តែច្បាស់ជាមួយនឹងព័ត៌មានមួយហ្នឹងយើងអូខេយើងចូលទៅមើលនៅក្នុងពេកបោះស្បាយបងប្អូនអឺនេះគឺជា Facebook ផ្ទាល់ខ្លួនរបស់ខ្ញុំណាហើយមួយទៀតគឺ channel YouTube របស់ខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាតាក់ទងទៅនឹងរបៀបនៃការស៊ីរីវ៉ាត់អនឡាញតែងលក់ hero អី ឬក៏ចង់ផ្សាយខ្ញុំជួយ review អីអូខេអ្នកទាំងអស់គ្នាអាចចូលមកក្នុង channel Razer Gaming បានណាហ្នឹងហើយហើយខ្ញុំក៏សូមប្រម៉ូទរឿងមួយទៀតដែរនេះគឺជាសមាជិកនៅក្នុងនគរថ្មីពេលបច្ចុប្បន្ននេះអ្នកខ្លះក៏ខ្ញុំ add កើតអ្នកខ្លះក៏ខ្ញុំ add កើតដែរប៉ុន្តែសមាជិកពេលបច្ចុប្បន្នមានខ្ទង់ប្រហែលហ្នឹងច្រើនដែរចាំ100នាក់ហើយហ្នឹងហើយអូខេហើយនៅក្នុងនេះគឺមានការឆាតជាហោហែដែរហ្នឹងហើយគាត់ឆាតសូនេះ event ឆាតរឿងអីផ្សេងៗអញ្ចឹងណាហ្នឹងហើយ អូខេឥឡូវយើងចូលទៅមើលភេកបោះសបាយអឺនេះគឺជា event ដែល GM ក្រុងធ្វើការបើកអញ្ចឹងនេះគឺជាអត្ថបទទាំងមូលក្នុងនគរថ្មីតែម្ដងអញ្ចឹងចំពោះនគរថ្មីពេលនេះគឺ GM គាត់ដាក់ឈ្មោះថានគររាជនេះគឺនគររាជហ្នឹងហើយហើយក្រុងបើកនៅថ្ងៃទី1ខែ9ឆ្នាំ2021ហ្នឹងហើយហើយចំពោះ event មាន1 2 3 4 5 6 7អញ្ចឹងមាន7 event ថ្មីថ្មី ហើយនេះគឺជាដំណើរផ្សងព្រេងនៅនគររាជយើងចូលទៅមើលទាំងអស់គ្នាអូខេឃ្លីបវាមកហ្នឹងហើយនេះគឺជា item ដែល GM នឹងបកលតឲ្យ player ដែលគាត់បង្កើត hero នៅក្នុង condo នេះបានណាហ្នឹងហើយអញ្ចឹងមានសេះមានតោដូចជា event មុនមុនដែរទេហើយកម្រិត level អញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការមើលបានអញ្ចឹងពី level 1រហូតដល់ level 90 condo នឹងយើងអាចបើកបានណាហើយគាត់ក៏បានបញ្ជាក់ផងដែរសំភារៈអឺសំភារៈ បាក់គឺតម្រូវតាមតួអង្គដែលចូលបាក់សិនទៅអាចបើកបានអញ្ចឹងអ្នកទាំងអស់ចូលបាក់ហើយទៅបានអាចចេញបើកបាននៅក្នុងកដោហ្នឹងអាយធីមណាហ្នឹងហើយព្រឹត្តិការណ៍នេះមាន សម្រាប់តែនគររាជប៉ុណ្ណោះអញ្ចឹងចំពោះកដោនេះគឺអាចបើកបាននៅបង្កើតហេរ៉ូមកគឺមានតែសម្រាប់នគររាជដែលជានគរថ្មីចុងក្រោយនេះហើយដើម្បីកដោនេះគឺវាមានថ្ងៃទីវា expire អញ្ចឹងដើម្បីឲ្យវាអឺកុំឲ្យវា expire យើងត្រូវធ្វើការ activate វាដោយប្រើនេះ good luck billion នេះដូចតែជា event មុនមុនទេណាហើយ good luck billion នេះធ្វើមិនបាន គឺនៅក្នុងប្រអប់ VIP អូខេយើងចេញទៅមើល event ផ្សេងទៀតអឺមួយទៀតគឺអ្នកខ្លះហានទាំង1000អញ្ចឹងអ្នកខ្លះទាំង1000ដូចជា event មុនមុនដែរអញ្ចឹង level 75អ្នកទាំងអស់គ្នានឹងទទួលបាន live full moon ចំនួន200ណាហើយឲ្យនឹងគឺឲ្យ limit ទេអឺដូចជាឲ្យមាន limit 75ហ្នឹងនឹងឲ្យប៉ុន្មានអ្នក ទេអូចំនួន200 កំណត់តួអង្គខាងក្រោមបដូរយករង្វាន់អឺអាចឲ្យជា live full moon ដូចជា ពេលមុននេះ live full moon 200បាទ8 300បាទ85 400អញ្ចឹងគឺឲ្យតាមប៉ុណ្ណឹងហើយអាចចូលលក្ខណៈថា top 1000ដូចគ្នាអញ្ចឹងលក្ខណៈនេះគឺទាំង1000ហ្នឹងមានថាមកកម្ម1000មកកម្ម1000ហ្នឹងហើយហ្នឹងហើយដូចជា event មុនដែរណាអូខេហើយកន្លែងយោអ្នកទាំងអស់នេះដឹងហើយគឺនៅបេជីង អូខេអញ្ចឹងព្រឹត្តិការណ៍មួយទៀតដោយអ្វីដែលគ្នាយើងតែង តែសម័យនឹងនឹកគិតហ្នឹងគឺមេតុនសាយហ្នឹងហើយមិនដែរចោលទេគឺ event មេតុនសាយមួយនេះហ្នឹងហើយដោយសារមេតុនសាយវាខ្ជូតអញ្ចឹង GM ឲ្យតាពេលបើកនគរថ្មីដាក់តាមេតុនសាយឲ្យគ្នាយើងស៊ីហ្នឹងហើយអូខេអញ្ចឹងចំពោះការស៊ីមេតុនសាយអ្នកទាំងអស់នេះត្រូវមានកម្រិតប៉ាក់ណាចូលប៉ាក់ហើយល្បាយយ៉ាងតិចគឺ60ហ្នឹងហើយហើយនេះគឺជាទីតាំងដែលមេតុនសាយទម្លាក់ហ្នឹងហើយអ្នកទាំងអស់អាចធ្វើការស៊ីបាន អូខេ C យើងត្រូវប្រើ key ហ្នឹងហើយត្រូវប្រើ key ដើម្បីធ្វើការ C នឹងសង្ខេបត្រួសត្រាសមកអូខេនៅក្នុងការ C នេះវាធ្លាក់ដូចជា2 goal 2រេប៉ានេះគឺជា event ក្នុងការ C មេដល់ពេលដែលវាធ្លាក់អញ្ចឹងអ្នកទាំងអស់គ្នា C បាន50ដងនេះអ្វីដែលវា random បន្ទាប់មកទៀតណាអូខេហើយនៅបេជីងក៏មានកន្លែងដូរដែរហើយខ្ញុំពិតជាមានអារម្មណ៍ថាសោកស្ដាយមែនទែនដោយសារនៅក្នុង តាដូរីវ៉ាត់នៅពេលចេញនេះវាអត់មាន jet Eastern Dragon ហ្នឹងហើយទៅជាមានប្រភេទ jet Billion Star នេះវិញអត់ពេញចិត្តនឹង event នឹងដែរនេះណាជា jet ដែលខ្ញុំអត់ចង់បានទេអូខេអញ្ចឹងនេះគឺជា event មួយទៀតអឺបន្តមកទៀតគឺ VIP អ្នកទាំងអស់គ្នាអញ្ចឹង VIP GM នៅតែដាក់ដដែល ទេហើយយើងធ្វើការទិញ VIP ដើម្បីទទួល បានអីគេ នេះអាចចង់ក្រោយយើងចង់បានគឺ Good Luck Billion Star ហ្នឹងហើយហ្នឹងហើយ ហើយចំពោះ event អីផ្សេងផ្សេងខាងលើនេះគឺអត់ប្រយោជន៍ទេខ្ញុំនិយាយត្រង់នឹងដល់បាកាតឯនេះស៊ីមេក៏បាននេះណាអឺមានការលក់បញ្ចុះតម្លៃទៅលើកៅអៅក្រៅហ្នឹងហើយអានេះមិនបាច់មើលទេអ្នកទាំងអស់គ្នាកៅអៅក្រៅ GM ធ្វើការលក់បញ្ចុះតម្លៃដោយការពីមុនមុនទេអូខេ Skynet នេះគឺជាអាវុធថ្មីដែលខ្ញុំតែងតែនិយាយ អញ្ចឹងនេះជាអាវុធថ្មីដែលយើងអាចធ្វើការបំលែងវាមកជា voucher ហើយចេញជាអាវុធនេះតែអាវុធនេះបើតាមខ្ញុំដឹង យើងត្រូវចំណាយលុយខ្ទង់1000ដុល្លារដើម្បីទទួលបានអាវុធពួកអាវុធប្រភេទហ្នឹងហើយយើងមិនទាន់ដឹងថានគរថ្មី មានអ្នកណាដែលអាចមានលុយអាចពាក់អាវុធនឹងបានមុនគេទេយើងក៏មិនទាន់ដឹងដែរយើងចាំមើលទាំងអស់គ្នាណាហើយនេះគឺជា event មួយមួយក្នុងការដូរអឺសម្រាប់អាវុធហ្នឹងគឺតួអង្គទាំងអស់ត្រូវបដូរវានឹងមានសុពលភាពរយៈពេល1ខែ តែតួអង្គទាំងអស់អាចបដូរទៅជាអង្គភូមិបានដែលគ្មានការបដិឆេទនឹង NPC អញ្ចឹងដើម្បីអឺអឺប្រើប្រាស់អាវុធនឹងបានលក្ខណៈ permanent យើងត្រូវមានកាតមានដើម្បីដូរហើយយើងដូរនៅពេលជិញនេះឃើញទេហ្នឹងហើយព្រឹត្តិការណ៍នេះធ្វើឡើងនៅក្រុមនគរទាំងអស់អញ្ចឹងនគរណាក៏មានអាវុធនឹងដែរហ្នឹងហើយអាវុធនឹងនគរណាក៏មានដែរអ្វីដែលស្អាតជាងគេគឺនេះដៃដៃគឺខ្ជូតមែនទេអ្នកនរនេះដៃខ្ជូតប៉ុន្តែខ្ទង់ពាន់ឡាយខ្ញុំអត់មានលទ្ធភាពទេ អូខេមួយទៀតគឺបេសកកម្មនេះកម្ពីដែលខ្ញុំតែនិយាយហ្នឹងអឺបេសកកម្មនេះវាកម្រិតយ៉ាងតិចក៏លំបាក60ដែរហើយ NPC មាន3តំបន់ផ្សេងគ្នាណាហើយយើង ចូលទៅគេយ៉ាងកាច់អដាលទេ គឺកន្លែងអូអាទេសហ្នឹងហ្នឹងហើយហើយមិនដឹងថាអឺចូលមកយើងជួប NPC មួយនេះនៅលេខវា គឺ18ជាងនេះហើយជាមួយទៀតគឺតានេះហើយអ៊ីវ៉ាន់នេះគឺជាអ៊ីវ៉ាន់ថ្មីខ្ញុំមិនទាន់ដឹងថាយើងទៅចូលហើយដោះមីសិនវាដោយរបៀបណាទេ អ្វីដែលសំខាន់ជាងគេយើងនឹងព្យាយាមចូលទៅមើលវាទាំងអស់គ្នាហើយយើងព្យាយាមដោះខ្វេះទាំងអស់គ្នាប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានចង់និយាយថារំបានលំប៉ែតក៏មិនជាតិចដែរហ្នឹងហើយមិនជាតិចថ្ងៃហើយក៏តិចលុយដែរដើម្បីយើង អាចបុកបានលំប៉ែតព្រោះអ្នកទាំងអស់គ្នាដឹងហើយនគរថ្មីបើកមួយមួយរំបានលំប៉ែតមួយមួយគឺលេងចង់ងាប់មនុស្សហើយអូខេនេះគឺជា event ត្រួសត្រាសនៅក្នុងការបើកនគរថ្មី នៅនគររាជហើយយើង ចាប់ផ្ដើម start នឹងថ្ងៃទី1ខែកញ្ញាហ្នឹងហើយ ហើយព្រឹត្តិការណ៍នេះចេញចាប់ពីម៉ោង00រហូតដល់ម៉ោង24នេះអូខេអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួបជាមួយខ្ញុំ Razer Gaming ធ្វើការ live ក្នុង page Razer ទាំងអស់គ្នា នៅក្នុងនគរថ្មីឈ្មោះថានគររាជមួយនេះណាហើយរាល់បញ្ហាបញ្ហាតាក់ទងនឹងការទិញលក់អីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតក្នុង page Razer ដើម្បីធ្វើការទិញលក់អាចធីមលក់ hero បានណាហ្នឹងហើយអូខេអរគុណបាយបាយ